ទិញមកគូហើយចង់ឲ្យក្មួយប្រឡែងហើយក្មួយផ្សងខ្លួនឯងមែនសូមឲ្យអឺអង្គដងការស័ក្តិសិទ្ធជួយមើលជួយឲ្យខ្ញុំប្រឡែងអ្នកទៅឲ្យខ្ញុំរកស៊ីមានបានទៅចាក់ចំកុំឲ្យខ្ញុំឆ្លោះគ្នាមួយគ្រួសារកុំឲ្យខ្ញុំបែកបាក់ហេឡូចាប់ចាប់ឆ្លើយមិនមើលចាប់នេះពូសួរចាប់សិនមកសួរណៃហេឡូចាប់ចាប់ទូបានឆ្លើយចាប់ចាប់ឆ្លើយបានទូបាន អើនិយាយថាកឹកកឹកកឹកមែនមែនណាអូវាលងាវាវាលងាវាសួរទេចាបត្រូវការភួយទេចាបចាបត្រូវការភួយទេអត់ឆ្លើយហ៎នេះវានិយាយតែនិយាយកឹកមែនមែនណាទៀតឆ្លើយទៀតចាបត្រូវការភួយទេចាបនៅថាងែកឥឡូវពូសួរមិនថាចាប់លងាឥឡូវចាប់ទៅការភួយ ថាឈ្មោះអីដែរក្មួយខ្ញុំឈ្មោះលក្ខសិលក្ខហើយលក់មួយថ្ងៃបានចាប់ប្រហែលទេថ្ងៃខ្លះទៅគាត់មានដាច់ទៅបាន4 5ម៉ឺនដែរមួយថ្ងៃធម្មតាអត់ទៅមានមនុស្សក៏បាន2ម៉ឺន3ម៉ឺន2ម៉ឺនចាចំណេញបានទៅពី3ម៉ឺនហ្នឹងចំណេញ5000ចំណាំ7000លក់ចាបឥឡូវលក់អស់ហើយនៅសល់ប្រហែលគូនេះមួយគូពីរគូបីគូបួនគូ 5គូ6គូអូកាន់វាងាប់ហើយដល់យើងកាន់អញ្ចឹងក្តៅក្តៅវាអត់សូវប្រហែលទេសូវបើយើងប្រឡែងទៅវាហើរលឿនតែបើនៅអញ្ចឹងវារបៀបថាលហើយលហើយអញ្ចឹងវាអត់សូវហើរលឿនទេហើយតែមិនធ្វើម៉េចអានចាប់ចាប់នឹងបានមកលក់ខ្ញុំទិញគេដែររាល់ថ្ងៃពុកម្ដាយអីនៅណាមកលក់ហ្នឹងម៉ាក់ប៉ាខ្ញុំនៅអីស្រុកចា ចាហេតុណានៅសៀមរាបប៉ាខ្ញុំនៅអើយចេះម៉ាក់ប៉ាខ្ញុំនៅផ្សេងគ្នាអូបែកគ្នាចាអញ្ចឹងនៅមួយម៉ាក់នៅមួយប៉ាrồi ថ្ងៃនៅមួយម៉ាក់ចាចានៅសៀមរាបចាហើយកូនទីម៉ាក់កូនច្បងកូនទីម៉ាក់ខ្ញុំកូនទី3អាយុប៉ុន្មានទេតិចសួរជា19អូអាយុ19ហើយចា ម៉ានខែម៉ានថ្ងៃបានទៅលេងទេលេងម្ដាយម្ដងតើតែថ្ងៃណាលោកបានលុយច្រើនសំបានបានទៅលេងគាត់អីមានប្អូនទៀតអត់មានប្អូននៅស្រុកមួយម៉ែមានអ្នកមានគ្រួសារមានអីអត់ណាមានគ្រួសារអឺ2នាក់បងឯងនៅនេះខ្ញុំមានគ្រួសារដែរចាប៉ុន្តែហងៃក៏លុយបាន12000សុំពីម៉ាក់ដែរបានតិចដល់គួរឲ្យកូនណាក៏អត់សូវបាន អូមានកូនមកចាមានកូនកូនបានអ្នកកូន3ប្រុស2ស្រី1កូនខ្ញុំមួយ2ខួបកន្លះមួយទៀតមកខួប2ខែហើយមួយទៀត3ខែប្តីទៅការអីដែរប្តីប្តីខ្ញុំលក់ចាបដែរតែលក់ឲ្យម៉ែអញ្ចឹងហ៎ចាឥឡូវប្តីនៅណាប្តីប្តីខ្ញុំយកកូនខ្ញុំដើរលេងបាត់ហើយអញ្ចឹងចាហើយស្នាក់នៅណារាល់ថ្ងៃនេះរាល់ថ្ងៃជួលផ្ទះគេ រាល់ថ្ងៃយើងលក់ដល់យប់ចឹងហើយបានអស់បានទៅឬក៏ម៉ោងប៉ុន្មានបានទៅវិញបាទចឹងរួមទៅតតែស្ងាត់អស់មនុស្សហ្មងម៉ោងតាំងពីម៉ោង2:10ជួនណាម៉ោង10ទៅល្ងាចម៉ោង10ម៉ោង10វិញបានទៅផ្ទះវិញអូចឹងមួយថ្ងៃធ្វើការ12 13ម៉ោងហើយបានទៅផ្ទះវិញណាអឺចឹងលក់ចាបទៅប្រពន្ធលក់បាន3 40000ទៅប្តី3 40000ទៀតទៅចឹងណាចឹងមួយថ្ងៃចំណូលបាន6 70000ដែរច្រើនដែរណា លក់ឲ្យម៉ែហ្នឹងជូណាលក់បានអញ្ចឹងទៅសុំគាត់4 5000មកគ្រាន់តែដោះគោឲ្យកូនយើងអត់មានដើមទុនអញ្ចឹងហ៎អត់មានដើមទុនទេថ្ងៃលក់ឲ្យម៉ែទៅចាំម៉ែហើយហើយណាមួយលក់បានច្រើនអញ្ចឹងទៅយកលុយឲ្យម៉ែទៅសុំម៉ែ4 5000នៅស្អែកគាត់អត់ដែរស្អីហ៊ានសុំគាត់ច្រើនម៉ែនៅជាមួយម៉ែក្មេងចាខ្ញុំនៅជាមួយម៉ែក្មេងកាលបាក់រហងៃ ពេលខ្លះមានអីហូបចឹងទៅ ពេលខ្លះទៅមានអីហូបចំណាយចំណាយមាត់ឯងសុខចិត្តសុំលុយម៉ែ4 5000ទិញដោះគោឲ្យកូនពេលណារកបានក៏ទិញបាយហូបទៅ ពេលខ្លះរកមិនបានក៏មិនហ៊ានហូបទិញដោះគោឲ្យកូនមានថ្ងៃខ្លះអត់បាយដែរណាអរគុណហើយពេលយើងលក់យើងពីវនាវថាម៉េចមើលចាទៅពូមកគូ5000នេះពូជីតែចាទៅបានមកដល់ព្រះអង្គហើយ អូយើងពីវនេះអញ្ចឹងចាជិះមានអ្នកខ្លះអត់ទិញអញ្ចឹងទៅអ្នកខ្លះទិញអញ្ចឹងទៅចាពីអត់ទិញខ្លះដែរប្រើពាក្យអីគំរោះគំរើយអីដាក់អូនទេឡងអត់ទេពូអើយបានមកដល់ហើយជួយទិញមកគូ5000ទេពូពូអត់ទិញក៏អត់អីដែរអូយបានមកគូ5000ទេពូជួយទិញបានលុយទិញតាកោឲ្យកូនអរគុណបងប្អូនយើងបងស្រីគឺគាត់លក់នៅទល់មុខព្រះអង្គដល់ការផ្ទាល់អញ្ចឹងណា បាទហើយមួយថ្ងៃក៏រកចំណូលបាន3 4ម៉ឺននៃតាមលទ្ធភាពទាំងទៅប្តីក៏បាទក៏ជាអ្នកលក់ចាបដែរបច្ចុប្បន្នមានកូនរហូតទៅដល់3នាក់ទៅហើយណាឥឡូវពូជួយទិញមកគូណាគូហ្មងមកគូ5000ទិញមកគូហើយចង់ឲ្យក្មួយប្រឡែងហើយក្មួយផ្សងខ្លួនឯងមើលណាតាឥឡូវយើងផ្សងមុនក៏ប្រឡែងមុនដែរផ្សងមុនតាផ្សងទៅសុំឲ្យអងដងការស័ក្តិសិទ្ធិ ជួយមើលជួយឲ្យខ្ញុំប្រឡែងអ្នកទៅឲ្យខ្ញុំហ្នឹងរកស៊ីមានបានតិចចុំកុំឲ្យខ្ញុំឆ្លោះគ្នាមួយគ្រួសារកុំឲ្យខ្ញុំបែកបាក់ហើយឲ្យខ្ញុំហ្នឹងមានរកលុយបានលក់ចាប់ដាច់ឲ្យខ្ញុំទិញផ្ទះទិញដីនៅបាទដល់លើប្រឡែងចាមួយដើម្បីឲ្យស័ក្តិសិទ្ធណាអាហ្នឹងគេប្រឡែងម្ដងមកគូណាដើម្បីបាទបាទតាខ្ញុំផ្សងឲ្យប្រឡែងតា ទៅណាឲ្យបានសុខណាហើយនាំអ្នកដែលប្រឡែងនឹងនាំឲ្យដូចថា សម្រេចក្តីបំណងណាចង់បានផ្ទះចង់បានដី ចង់រស់នៅជុំគ្រួសារណាអរគុណបងអូនណាអរគុណបាទ